ទៀននឹងមានន័យថាជាទៀនដ៏ប្រសើរជាងគេបំផុត នៅក្នុងទៀនធម្មតាយល់ទេអាត្មាក៏ចង់សម្ដែងរឿងហ្នឹងឲ្យឲ្យមនុស្សយើងចេះបរិច្ចាគរឿងហ្នឹង ងាប់ហើយកុំកំណាញ់ពេកហ្នឹងហើយយើងទម្រាំតរស់បានប៉ុណ្ណេះស៊ីត្រីស៊ីជ្រូកស៊ីមន់អស់ច្រើនណាស់មែនទេងាប់ហើយគ្រាន់តែឲ្យគេក៏ខ្ជិលដែរក៏ស្ដាយដែរមែនទេឲ្យមានប្រយោជន៍ខ្លះហ្នឹងហ្នឹងហើយមានប្រយោជន៍ ហ្នឹងហើយដុតចោលហ្នឹងមានស្អីហើយអ្នកខ្លះទៀតមានជំនឿផ្ដេសផ្ដាសថាអូយវះទៅខ្លាចគាត់នឹងវា ទៅកើតនោះវាខ្វះនេះខ្វះនោះអីណែនៃហ្នឹងហើយបើមិនអញ្ចឹងព្រះបរមពោធិសត្វខ្វះមុនគេហើយការព្រះអង្គខ្វៀលភ្នែកឲ្យគេអីណោហ្នឹងហើយព្រះអង្គមានដែរកើតមកមានអីតែនឹងរឹតតែល្អទៅទៀតយើងឲ្យគេផ្ញើគេទុកដែរហ្នឹងយល់ទេហ្នឹងហើយបាទបាទល្អហ៎ ហើយអាត្មាគិតឃើញបរទេសខ្លះគេមិនដែលស្ដាប់ធัวស្ដាប់អាប៉ុន្តែគេហ៊ានធ្វើអញ្ចឹងណាណាហើយយើងអ្នកធ្វើបន់យើងថាមិនហ៊ានទេខ្លាចវាអស់នេះអស់នោះហ្នឹងហើយអត់មិនអត់ទេកុំភ័យអីអញ្ចឹងបាទបាទបាទបើចាប់ចំនួនចាប់ចាប់ចាប់ហ្នឹងហ្នឹងសួរអត់ទេជាសួរទៅមានអីអត់ហ្នឹងយើង អឺទៀននឹងរាប់ជាទៀនរបស់បណ្ឌិត ជាសង្ឃហទៀនចឹងណា នៅក្នុងអង្គរបស់បណ្ឌិតនឹងមានសង្ឃហធัวក្នុងនឹងណាបុគ្គលដែលឈ្មោះថាបណ្ឌិតអានេះមិនមិនចំពោះថាអ្នកសន្សំបារមីឬក៏មិនសន្សំឬក៏អ្នកដែលដល់ត្រើយម្លេះនៅពេលហើយគឺត្រូវតែធ្វើទៀតនឹងអញ្ចឹងបានព្រះអង្គឲ្យឈ្មោះថា បុគ្គលជាបណ្ឌិតទៅ ធ្វើទាននឹងបានបណ្ឌិតនឹងយល់រហេតុ2គឺហេតុបច្ចុប្បន្ននិងអនាគតឬក៏យល់រហេតុគឺសេចក្តីសុខខ្លួនឯងនិងអ្នកដទៃអង្គរបស់បណ្ឌិតមាន4ទី1អត្តសុទ្ធិណាគឺធ្វើខ្លួនឯងឲ្យល្អទី2បរសុទ្ធិដឹកនាំអ្នកដទៃឲ្យល្អទី3សង្ឃៈវត្ថុមានសង្ឃៈធัวនឹង ហើយទី4កតញ្ញូកតវេទិហើយក្នុងសង្ឃៈធัวហ្នឹងមាន4ទៅទៀតណាដែលជាអង្គរបស់បណ្ឌិតហ្នឹងនឹងយើងអាចហៅថាសัพពរិសទានក៏បានដែរទានរបៀបហ្នឹងណា ជាទានរបស់សัพបរោះនរណាក៏អាចធ្វើបានដែរអឺទី1ទានអ្នកទានអ្នកហ្នឹងគឺការឲ្យដោយសេចក្តីសង្គ្រោះ នេះគេអត់គិតពីរឿង ពីរឿងឋានណាមានសិលមិនមានសិលអីទេគឺយកករណាធម៌មកដាក់តែម្ដងសង្កហទានមានអារម្មណ៍គឺករទុគតសត្វបញ្ញត្តិហ្នឹងមកជាអារម្មណ៍ធ្វើយ៉ាងណា ធ្វើឲ្យសត្វលោកហ្នឹងរួចពីសេចក្តីទុកលំបាទនឹងហៅថាសង្កហទានហ្នឹងហើយទី2ឲ្យទៀនហើយមានពយៈវាចាមាន ការបង្រៀនឬក៏ពេលពាកពីរោះឲ្យទៀនឲ្យមិនមើលងាយអ្នកទទួលទៀនហ្នឹងណារបៀបអញ្ចឹងដូចជាឲ្យហើយទៅគេអត់មើលងាយអ្នកទទួលទេមានសម្ដីពីរោះពិសាចំពោះអ្នកទទួលដើម្បីឲ្យអ្នកទទួលនឹងបានសេចក្តីសុខណាអឺទោះបីតែគេអរគុណមកហើយនិយាយថាអូ don't mention it អង់គ្លេសថាអញ្ចឹងហ៎កុំពរនីអីវាអីទេអញ្ចឹងណា ណាកុំរំលើកអីណា ហើយទី3អដ្ឋចរិយាប្រព្រឹត្តខ្លួនឯងឲ្យ បានជាប្រយោជន៍ដល់អ្នកដទៃរស់នឹងគឺថាមិនរស់ចង្អៀតលោកគឺធ្វើអ្វីមួយយ៉ាងដើម្បីប្រយោជន៍អ្នកដទៃណាហើយនឹងទី4សមានតតាប្រព្រឹត្តខ្លួនស្មើស្មើមុខស្មើក្រោយ ចំពោះ មនុស្សម្នាទាំងឡាយដូច្នេះអាត្មាចង់ចែកតំណឹងបន្តិចទៅញោមសួរអញ្ចឹងហើយដើម្បីឲ្យញាតិញោមយើងយល់យល់ថា សម្បត្តិរបស់ឧបាសកឧបាសិកាដ៏ល្អប្រពៃហ្នឹងគឺមាន5ប៉ុន្តែ កាលណាយើងសម្ដែងមិនបានល្អអាចឲ្យយើងคล้ายទៅជាមនុស្សផ្សេងដើរផ្សេង អំពីមេគារបស់ព្រះសម្មាសម្ពុទ្ធ5ហ្នឹងគឺទី1សទ្ធាហោតិជាអ្នកមានសទ្ធា ទី2សីលវាហោតិជាអ្នកមានសិលទី3អកតហលមង្គលកោហោតិមិនជឿមង្គលភ្ញាក់ផ្អើលផ្ដេសផ្ដាស់ ទី4កម្មੰបច្ចេតិណូមង្គលំគឺច្បាស់លាស់តែរឿងការងារអំពើកម្មខ្លួនឯងនឹងមិនធ្លាក់ចុះនៅ ក្នុង មង្គលភ្ញាក់ផ្អើលហើយចំណុចទី5ធ្វើទៀនចំពោះតែបដិគិហកៈនៅក្នុងពុទ្ធសាសនាអាត្មាចង់បញ្យល់ទៅនឹងបន្តិចជាងការបញ្យល់មិនល្អធ្វើឲ្យយើងឃ្លាតអំពីសង្កហទៀនពីព្រោះទៀនវាមាន2ទៅនឹងចែកទៀនខាងតេខេណាហៅថាវិសុទ្ធិទៀន នឹងយើងត្រូវរើសអ្នកដែលមានសិលហើយមួយទៀតសង្ឃៈទាន អត់រើសឯងដូចជាអនាថបណ្ឌិកសិទ្ធិអញ្ចឹងពេលដែលគាត់ពាក់ព័ន្ធពីរឿងការគោរពបូជាបុគ្គលគាត់ទៅរកព្រះសង្ឃប៉ុន្តែនៅពេលដែលគាត់ធ្វើសង្ឃៈទានគាត់ដាំបាយចែកនៅមុខផ្ទះគាត់នឹងឯងគាត់មិនដែរចោលទេពុទ្ធទាននឹងមានអារម្មណ៍ផ្សេងគ្នាឃើញទេ សង្ឃហទានអត់រើសសាសនាទេណាតិចថាយើងអ្នកកាន់ពុទ្ធសាសនាឲ្យជនជាតិផ្សេងកាន់សាសនាផ្សេងអីចឹងវានាំចេះចោះកុំយល់អញ្ចឹងសង្ឃហទានណែឯងកាន់អីក៏ដោយយើងគិតមើលសំបីតឲ្យសត្វទេរិឆានក៏បានបនដែរជំមុំមនុស្សមែនអត់យល់ហ្នឹងហើយចឹងយើងត្រូវត្រូវចែកទៅនឹងឲ្យដាច់ប៉ុន្តែហេតុអី ស្ដាប់មិនតន់យើងថាពពុទ្ធនឹងឲ្យយើងមកប្រកាន់បពួកអូធ្វើអីដល់ធ្វើមួយប្រសងធ្វើមួយប្រសងខើខុសពីប្រសងបាទរឿងនឹងយល់ព្រះអង្គឲ្យច្បាស់ពីព្រោះថានៅក្នុងអដិញចិត្តរបស់យើងនឹងវានៅញាប់ញ័រខ្លាំងណាស់ប្រសិនបើយើងមិនយកបរតនត្រ័យនឹងមកដាក់ជាជាគោលរបស់យើង ទេណាចិត្តយើងវាស្ទុះទៅរននេះផងទៅរននោះផងតិចទៅអ្នកតាបន្តិចទៅអរិយបន្តិចទៅ អានេះវាគ្រាន់តែជាលំនឹងតាបើយើងគិតពីរឿងឲ្យទៀនពីការគោរពយើងត្រូវរកអ្នកដែលមានគុណណាធម៌ចាំយើងថ្វាយអង្គមចាំយើងគោរពហើយចុះអ្នកតាមានសិលប្រមាណមែនអត់ហ្នឹងហើយជួនកាលទៅគោរពខ្មោចទៅគោរពព្រាយបាត់បលាំងអីចឹងទៅវាវាសៅមកដល់បរតនៈត្រៃដែលយើងកាន់នេះដល់ត្រៃសណ្ឋគុំនេះបានជាព្រះអង្គត្រូវឲ្យយើងយកគោលនឹងយកមកជាលំនឹងកុំឲ្យវាប្រព្រឹត្តប្រព្រឹត្តចេះតាបើមិនចឹងទៅប្រព្រឹត្តប្រព្រឹត្តណាស់ ហើយគោផ្អើលដោយសារអីវាមិនដែលបតាមថ្នល់គេដាក់ខ្សែស្ទៀមផង គេដាក់ខ្សែ ច្រមុះផងអីផងមិនចឹងនឹងអាខ្សែច្រមុះហ្នឹងគឺគេដាក់គោដោយវាផ្អើលទេបើគោឈប់ផ្អើលមិនបាច់ដាក់ទៀតទេហើយនៅពេលដែលយើងយល់អំពីអំណាចទៀនពិតប្រកបព្រះអង្គមិនបាច់សម្ដែងថាអ្នកត្រូវធ្វើទៀនចំពោះអ្នកមានអត់និយាយរឿងហ្នឹងទៀតទេ ប៉ុន្តែដែលព្រះអង្គចាំបាច់និយាយរឿងហ្នឹងដោយសារអីដោយសារយើងវាប្រព្រឹត្តប្រព្រឹត្តពេកអឺហើយមកកុហកព្រះរហូតមែនអត់ណាមានតែ ពពុតជាម្ចាស់យទីពឹងទីលឹកចេញទៅវិញនោះអ្នកតាក្បែរថ្វាយគុំទៀតមានតែពពុតមួយទេបុគ្គលតៃអត់មានទេបន្តិចទៅថ្វាយគុំអ្នកតាទៀតឡើយឃើញវាប្រព្រឹត្តប្រព្រឹត្តអញ្ចឹងណាបានជាត្រូវដាក់ខ្សែចតូលមួយ ចងច្រមុះឲ្យវាជាប់ជាមួយរឿងហ្នឹងទៅអានេះចេះតាហ្នឹងហើយកុំឲ្យវាចេះតណេះតណោះប៉ុន្តែបើនិយាយពីការធ្វើសង្ឃៈទានវិញជប៉ុនគេធ្វើបានញាតិញោមគេកាន់ពុទ្ធសាសនាដែរប៉ុន្តែគេមិនបានយកបេដកទាំងទូទៅដាក់ទេប៉ុន្តែអឺគេយកលមមដែលគេអាចធ្វើកើតហ្នឹងដូចជាពិសេសគឺសង្ឃៈធម៌ហ្នឹងជប៉ុនឲ្យតែប្រទេសណាមានមានអដេញគ្រោះភ័យអាសន្នហ្នឹងគឺគេជួយហ្នឹង អាត្មាគាត់ណានៅ នេប៉ាល់ថ្ងៃមុនហ្នឹងគាត់ណាប្រកាសថាយើងទៅជួយអីតិចតួចខ្មែរយើងជឹកចិត្តចង្អៀតលើកមកភ្លាមថាខ្មែរឯងក្រដែរមិនព្រមជួយទេទៅជួយគេភ្លាមគេនេះគិតគិតភ្លាមគិតអញមុនគេបាត់ហ่ะវាសន្តានវាអត់សប្បុរសហើយយើងទទួលចំណោយពីគេប្រហែល10ឆ្នាំហើយហើយមិនចេះធ្វើទៀនគេវិញខ្លះទេអីណោះ ចេះខ្មាស់គេធ្វើដើរតួអ្នកក្ររហូតអ្នកតែទទួលពីគេច្រើនពេកដើរតួអ្នកក្រមកយោញាតិញោមត្រូវដឹងអញ្ចឹងយល់ទេហ្នឹងមនុស្សដែលចេះធ្វើទៀនណាមិនសំពូជអ្នកមានកើតហើយដល់តែមិនយល់តែចំណុចហ្នឹងអាត្មាឃើញថាសង្គមខ្មែរយើងវាគ្រោះថ្នាក់រាល់ថ្ងៃអ្នកមានមិនចេះធ្វើទៀនដល់អ្នកក្រឃើញទេហើយដល់ធ្វើទៀនដល់យល់ច្រឡំកន្លែងហ្នឹងបំមុនលោកមកមកធ្វើប៉ុនអី អ្នកមាននៅស្រុកខ្មែរយើងណារាល់ថ្ងៃណាថ្មជានិយាយនិយាយក៏លោលឺខ្លះហ្នឹងហើយគាត់មុនគាត់មិនមុនលោកកត្រឹកកត្រីទូចតាចទេគាត់មុនសិតតែរាជាកណៈសិតតែស្ដេចសង្ឃអីហ៎គោបំណងគាត់មិនមែនជាសង្ឃហទានក៏មិនមែនវិសុទ្ធិទានដែរគោបំណងគាត់គាត់ធ្វើឲ្យឡើងរាសី គាត់ធ្វើដើម្បីឲ្យរស់ស៊ីមានបានព្រោះមុនលោកទូចទូចមកឆ្លាក់ធ្លាក់ខ្លួនតាមលោកអញ្ចឹងញាតិញោមហើយយល់អញ្ចឹងបើឆ្នាំទៅមិញញោមនៅ Washington State គាត់សួរថាគាត់ទៅស្រុកខ្មែរគាត់ថាគាត់ទៅស្រុកខ្មែរជាមួយបងប្អូនជាមួយជំទាវមួយ អ្នកមានលុយហ្នឹងឃើញជីដូនម្នាក់គាត់មកសុំលុយគាត់ដកលុយខ្លួនគាត់ឲ្យហ្នឹងណាស្រាប់តែអ្នកបងប្អូនអ្នកមានស្រុកខ្មែរនោះស្រែកសម្លុតឲ្យគាត់ខ្លាំងខ្លាំងមិនទៅទៅឲ្យអ្នកក្រអញ្ចឹងវាកាត់លៀបកាត់អីអស់ហើយ ឃើញឃើញយល់អញ្ចឹងឯងយល់ខុសហើយយល់អញ្ចឹងហើយដាក់ខ្លួនជាអ្នកកាន់ពុទ្ធសាសនាទៀតគឺជាអ្នកបន្ថោកពុទ្ធគឺជាអ្នកផ្សាយយហោអាក្រក់របស់ ព្រះសម្មាសម្ពុទ្ធយល់ទេសង្ឃហទានពុទ្ធអ្នកសំដែងមុនគេ សង្ឃហទានការឲ្យទានដល់ស្មុំជាចោអីហ្នឹងមើលពាក្យក្នុងកពីមកសំភ្លុះឃើញទេពាក្យហ្នឹងព្រះសម្មាសម្ពុទ្ធសំដែង ហ្នឹងហើយអញ្ចឹង ដែលព្រះអង្គចាំបាច់ឲ្យយើងធ្វើទានចំពោះព្រះសង្ឃហ្នឹងសំខាន់រឿងបុគ្គលជាទីគោរពពាក់ព័ន្ធនឹងរឿងជំនឿពាក់ព័ន្ធនឹងការគោរពណាដើម្បីឲ្យមានលំនឹងចិត្តឲ្យមានសេចក្តីជ្រះថ្លាជាមួយសេចក្តីល្អដែលវាមានផលច្រើនជាមួយមនុស្សល្អហ្នឹងព្រោះវានាំឲ្យកើតអបរចេតនាថាយើងបានធ្វើចំពោះមនុស្សល្អ មនុស្សមានសិល ដល់ទៅពេលដាក់អារម្មណ៍ធ្វើចំពោះអ្នកក្រ អត់គិតទៅនឹង គឺគិតកន្លែងគាត់បរិភោគវិញ គិតកន្លែងដែលគាត់បានសុខវិញអាហ្នឹងដែលមកជាសេចក្តីសុខរបស់យើងដែលព្រះអង្គសម្ដែង ថាសុខៈសតិតាមេធាវីសុខังសោអតិគាចតិអ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកឯទៀតហើយរមែងបានមកសេចក្តីសុខមកខ្លួនវិញហ្នឹងគឺវាសុខតាំងពីយើងញញឹមឃើញគេបានសុខមកម៉េះសុខចឹងសុខ សុខដោយឲ្យគេទេប៉ុន្តែសុខខាងក្នុងសុខដេកលក់ដូចញាតិញោមមានកូនញាតិញោមជួយកូនឲ្យរៀនដល់ប៉ុន្តែមិនតាន់បានអីពីកូនណាបាទសាធុហ្នឹងហើយបញ្យល់បានប៉ុន្តែតែអត់យល់អញ្ចឹងហ្នឹងហើយពីព្រោះវាជាឋានៈមួយដែលត្រូវរៀនតាមលំដាប់អញ្ចឹងណា បើយើងនិយាយអំពីមេរៀនវិញមេរៀនដំបូងគេអត់តានរៀនពីតំណឹងទេគេរៀនពីចិត្តខាងក្រោមទៅដោយពួកកាមាវចរៈចិត្តអីចឹងណារួចទៅបានគេរៀនពីឈានចិត្តរួចទៅបានគេរៀនអំពីលោកតរៈចិត្តហ្នឹងណាហើយមគ្គ4ផល4ហ្នឹងវាចូលទៅក្នុងលោកតរៈចិត្តហើយប៉ុន្តែកាន់បយលចុះគង់មានអ្នកស្ដាប់បានខ្លះពេលមិនញាតញោមគាត់ថាតើសួរថាបយលឲ្យយល់ផងថាបយលបានយល់មិនយល់ហ្នឹងមិនធានារ៉ាប់រងឯង ជួនកាលដូចជាយកកណិតថ្នាក់ទីទី12អីរូបមន្តអីយកមកបយលអ្នកអត់តានរៀនអីអញ្ចឹងទោះបីគ្រូនឹងមានបច្ចេកទេសមិនក៏ដោយក៏អត់យល់ដែរបយលបានហ្នឹងហើយអឺមគ្គ4ផល4នេះនិព្វាន1អញ្ចឹងស្មាននិយាយពីព្រះសទ្ធំចាព្រះសទ្ធំដែលញាតញោមនមស្ការសពថ្ងៃណាព្រះធោឯណាដែលជាធោរបស់ ព្រះ សម្មាសម្ពុទ្ធហ្នឹងអឺ ទាំងអស់ព្រះសទ្ធំនឹងមាន10 10 10ដឹងទេណាដែលជាជាពធដែលយើងនមស្ការសពថ្ងៃណាណា ទី1គឺព្រះបរិយត្តិធម៌គឺ បត្រៃបិដកជាជារូបមន្តជាមេរៀនជារូបមន្តទាំងអស់បត្រៃបិដកទាំងអស់ហ្នឹងហៅថា ព្រះបរិយត្តិធម៌ដែលហៅថាព្រះបរិយត្តិធម៌បរិយត្តិហ្នឹងប្រែតែរៀនហើយបរិហ្នឹងមានន័យថារៀន ធម៌ដែលត្រូវរៀនទាំងអស់ណាហៅថា ព្រះបរិយត្តិធម៌ណាជាការសម្ដែងឡើងរបស់ព្រះសម្មាសម្ពុទ្ធហៅថាព្រះបរិយត្តិធម៌ឯថ្មឆ្លៀតបន្តិចគេថាស្រុកខ្មែររហងៃសបោតបរិយត្តិធម៌អត់មានបដិបត្តិថ្មថាអត់មានទេបរិយត្តិហ្នឹងក៏អត់ដែរព្រោះពេលបរិយត្តិវាទល់តែសិក្សានៅព្រះពុទ្ធវចនៈទាំងអស់ហៅថាព្រះបរិយត្តិធម៌គឺបត្រៃបិដកហ្នឹង ហ្នឹងហើយយើងរៀនធម្មបទមុននឹងចប់ហ្នឹងចេះតែសូត្រធម៌ហ្នឹងចេះថាអ្នកចេះប្រយ័ត្នអីហើយដល់ទៅនៅក្នុងពធហ្នឹងព្រះបរិយត្តិធម៌នេះมันអាចចាត់ជាលោកិយធម៌ឬក៏ជាជា លោកកតរៈធម៌អីបានទេពីព្រោះវាគ្រាន់តែ ជាមេរៀនជាការសម្ដែងឡើងហើយដល់ទៅ9ទៀតនោះ គឺជាលោកកតរៈធម៌ ណាលោកកតរៈធัว9នវៈលោកកតរៈយើងធ្លាប់ប្រើពាក្យអញ្ចឹងណានវៈលោកតរៈនវៈហ្នឹង9លោកតរៈហ្នឹងមានន័យថាជាធัวដែលឆ្លងផុតចាកលោកលោកអីលោកភ្នែកតិចចំោះអណ្ដាត កាយចិត្តជាសាមញ្ញធម្មតានេះមិនមែនទៅឆ្លង លោកទេវលោកមេរលោកព្រហ្មលោកឯណាទេ គឺឆ្លងពុត ពីអវ័យដែលជាសាមញ្ញធម្មតាក្នុងជីវិតអល់ថ្ងៃនេះ ណាយល់ទេហ្នឹងហើយដូចយើងនិយាយតែពាក្យសង្សារវត្តឆ្លងសង្សារវត្តដូចលងលោចនោះទៅឆ្លងឆ្លងឯណាប៉ាស៊ីហ្វិកអត់គឺលោកភ្នែកលោកតិចលោកច្មោះលោកអណ្ដាតលោកកាយនេះឯងដែលយើងលង ដោយសារវារាល់តែថ្ងៃហ្នឹងលងនឹងរូបល្អលងនឹងសម្លេងពីរោះលងនឹងក្លិន លងនឹងរសជាតិលងនឹងអាភិបសុខស្រួលរាល់ថ្ងៃហ្នឹងណា លងអានឹងដែលជាលុចទៅជាគន្ធៈទៅជាអោខៈអីទាំងអស់ហ្នឹងគឺលងជាមួយនឹងរបស់ហ្នឹងហើយដល់ទៅលោកុត្តរៈមានន័យថាធัวនឹងមិនមែនត្រូវ ដឹងដោយចិត្តសាមញ្ញធម្មតា ទេ ចិត្តសាមញ្ញធម្មតា គឺយើងឃើញរូបឬសំឡេង ជាកាមាវចរៈចិត្តឃើញទេកាមាវចរៈចិត្តឬក៏ជាឈានចិត្តអីធម្មតា ជាលោកយៈចិត្តហើយដល់ទៅនៅ ក្នុងលោកុត្តរៈធម៌9ហ្នឹងចែកជា2ទៀត 1ជាសង្ខារធัว8ជាសង្ខារធัว1ជាវិសង្ខារធัวណាអឺឬហៅថា8ជាសង្កតធัว1ជាអសង្កតធัวអឺឬថា8ស្ថិតនៅក្នុងត្រៃលក្ខធัวណាស្ថិតនៅ ក្នុងទុក្ខលក្ខណៈមួយទៀតមិនស្ថិតនៅក្នុងទុក្ខលក្ខណៈ ហ្នឹងអានិយាយច្រើនអញ្ចឹងទៅចាប់យកមួយណាក៏យកទៅមែនណាប៉ុន្តែសរុបមកវិញ ថាលោកុត្តរធម៌9នេះ8ជាសារមណាធម្មាជាធម៌ដែលមាន អារម្មណ៍ជាធម៌ដែល ដឹង អារម្មណ៍ដល់ព្រះនិព្វានជាអនារមណាធម្មា ជាធម៌ដែលមិនមាន អារម្មណ៍ទេ ហើយព្រះនិព្វានជាអារម្មណ៍របស់លោកុត្តរធម៌8មានន័យថាលោកុត្តរធម៌8ហ្នឹងនេតិដែលត្រូវដឹងតែមួយឯងគឺដឹងព្រះនិព្វានដូចគ្នាយល់ទេលោកុត្តរធម៌8ហ្នឹងស្អីសោតាបត្តមៈសោតាបតិផលសកតិគាមិមៈសកតិគាមិផលអនាគាមិមៈអនាគាមិ ផលនឹងអាចិត្តទាំង8ដួងនេះហៅថាលោកុត្តរៈចិត្តជាចិត្តឆ្លងផុតលោកប៉ិនសូតែវាកើតនៅតាណាថាវាកើតនៅក្នុងតហតិយវត្ថុរបស់ មនុស្សសាមញ្ញធម្មតាលោកយាយវិសាខាមិនមែនទៅនៅឋានសួគ៌ឯណាពេលសម្រេចនឹងព្រះសម្មាសម្ពុទ្ធដល់លោកុត្តរៈធัวនឹងមិនមែនព្រះអង្គទៅនៅឋានមេឃឯណាផុតឋានទេវតាឯណា នៅ ជាមនុស្សសាមញ្ញធម្មតា ប៉ុន្តែចិត្តដែលកើតក្នុងហតិយៈរបស់ព្រះអង្គនឹងមិនមានលោកនេះជាអារម្មណ៍ទេ គឺមានព្រះនិព្វានជាអារម្មណ៍តែមួយមុខគត់យល់ទេហ្នឹងហើយហើយនៅក្នុងលោកតរៈធម៌8នឹងទៀតមានតែ4នេះដែលដើរតួនាទីសម្រាប់កិលេសគឺមគ្គ4សោតាបត្តមគ្គសសកតាគិមិមគ្គអនាគិមិមគ្គអរហត្តមគ្គឯផលអត់មានតួនាទី សម្រាប់កិលេសទេគ្រាន់តែជាបដិបស្សទ្ធិបហាណៈមានន័យថាជាផល សម្រាប់ហើយតែប៉ុណ្ណោះណាហើយវានៅក្នុងតួជីវ័នជាមួយគ្នាអញ្ចឹងហើយ បានជានៅ ក្នុងធម៌ហ្នឹងសូថា កាលណាអរិយមគ្គកើតឡើងហើយអរិយផលក៏កើត ក្នុងលំដាប់គ្នាមិនបានយឺនយូរឡើយ មានន័យថាអត់មានចិត្តឯណាមកកើតខណ្ឌចន្លោះហ្នឹងទេជីវ័នហ្នឹងតាមពិតវាត្រូវទៅមួយខ្សែរបស់វា មួយខ្សែរបស់វាតាំងពីស្អីមកឧទាហរណ៍ដូចជា វិធីមគ្គដែលកើតឡើងមានពវៀងកចលណៈពវៀងកុបឆេតៈរួចមកឡើងកាន់ទ្វាមកបរិកម្មឧបចារៈអនុឡោមបើជាសោតាគោត្រភូហៅថាគោត្រភូញៀនកន្លែងគោត្រភូនឹងគឺជាមហាកុសលមហាកុសលនឹងមានព្រះនិព្វានជាអារម្មណ៍ដែរពេលហ្នឹងតែចិត្តនឹងនៅតែឈ្មោះថាជាលោកយៈចិត្តពីព្រោះវាមិនមែនដឹងតែ ព្រះនិព្វ ព្រានវាមានតែមួយពេលនឹងទេដែលដឹងព្រះនិព្វានក្រៅពីនឹងវាដឹងធម្មតាមហាកុសលនឹងតែដោយឡែកដល់តែគោត្រភូនឹងវាឆ្លងជាតិនឹងហើយបានមគ្គកើតឡើងមគ្គកើតឡើងមួយខណៈនេះបើជាសោតាប្រហាបងនៅមិឆាទិដ្ឋិកំចាត់បងនៅសីលពតបរមាសៈខ្ទេចទៅនឹងពីព្រោះជីវ័នវាកើតឡើងត្រូវ7យល់ទេអញ្ចឹង តាំងពីបរិកម្មមករហូតមកដល់មគ្គហ្នឹងអស់5 អស់5អញ្ចឹងវានៅសល់2ទៀតផលត្រូវកើត2ខណៈតាម ពិត វាជាមគ្គចិត្តដដែលដោយសារនៅក្នុងកលែងមគ្គហ្នឹងវាសម្លាប់ហើយអញ្ចឹងផលចិត្តដែលជាវ័នជាមួយគ្នាវាអត់មានទូនាទីសម្លាប់ក៏ឲ្យឈ្មោះថាជាផលតែផលហ្នឹងมันបាននៅក្នុងបដិច្ចសមុបាទទេណាมันបាននៅក្នុងបដិច្ចសមុបាទក៏មិននៅក្នុង អរិយសច្ចៈណាមួយវាមិនជាហេតុនៃអរិយសច្ចៈណាមួយទេ ចឹងបានដល់លើលោកចែកនៅក្នុងអរិយសច្ចធម៌មានមគ្គចិត្តបាទផលចិត្តបាទជាសច្ចវិមុត ពីព្រោះសង្ខារធម៌ទាំងអស់ដែលជាផល របស់តណ្ហាមគ្គចិត្តនិងផលចិត្តនេះមិនមែនទេមិនមែនជាផលរបស់តណ្ហាទេវាជាផលនៃមគ្គដែលកើតឡើងនឹងឯងនឹងជ្រៅបន្តិច ជ្រៅបន្តិចចុះមិនមិនជ្រៅចឹងប្រពុតមិនអស់ចាអានឹងអាគ្រាន់និយាយផងចុះមុំព្រះអង្គឃើញខ្លួនឯងមែនទេហ្នឹងហើយមនុស្សធននឹងអស់ចាដោយសារមនុស្សអស់ចារកឃើញណាអញ្ចឹងយើងយើងស្ដាប់ទៅថាអឺមគ្គ4ផល4ដល់ពៀន1ហ្នឹងគឺជាលោកតរៈធัวចាប់អីមិនបាន ចាប់បានត្រឹមប៉ុណ្្នឹងសិនណាជាលោកតរៈធัวហ្នឹងហើយហើយជាធัวដែលត្រូវឃើញដោយខ្លួន ឯងទៀតអ្នកត្រូវដឹងអាតំណឹងទៀតកុំឲ្យគ្រូបោកបានទៀតណាអ្នកទៅធ្វើឃ្លោធัวខ្លះហ្នឹងចេះតែឲ្យគ្រូបកខ្ញុំដល់ណាហើយខ្ញុំខ្ញុំដល់ណាហើយខ្ញុំហ្នឹងហើយអានេះរបៀបអាត្មាឧទាហរណ៍ចេះញាតិញោមចេញឡានទៅឧទាហរណ៍ទៅទៅវត្តវិលោអញ្ចឹងជាទៅតាមផ្លូវអាត្មាអត់ទៅទេ ទៅទេសួរសាប់មកសួរអាត្មាថាខ្ញុំដល់ណាហើយខ្ញុំលើខ្លួនឯងព្រមមើលមកសួរអ្នកអត់ទៅនៅក្នុងមគ្គផលនេះណាបន្ទាប់ពីវាកើតឡើងហើយបច្ចវេកណវិថីត្រូវកើតឡើង automatically គឺដោយ automatic មិនមែនតាណាអ្នកធ្វើទេគឺ ក្រោយពីមគ្គផលរលត់ទៅបច្ចវេគណៈញាណកើតឡើងដោយអូតូម៉ាទិកវាខុសគ្នាត្រង់ថា ប្រសិនបើបុគ្គលនោះឆ្លៀសនៅក្នុងកិលេសបញ្ញត្តិមានន័យថាឆ្លៀសនៅក្នុងកងធម៌ណាជាកុសលណាជាអកុសលអីច្បាស់អញ្ចឹងក្នុងបុគ្គលមួយជាសោតានឹងត្រូវកើត5វិធ័យព្រឹបនឹងគឺត្រូវកើត5វិធ័យតែបើដូចថាអ្នកខ្លះទៅដល់ចំគោធัวណាមួយគាត់យល់ធัวឃើញច្បាស់សច្ចៈធัวតែម្ដងវិធ័យកើតតែ3ឯង មិនបានកំណត់ថាធោះដែលគាត់លះនឹងឈ្មោះអីធោះដែលនៅនឹងឈ្មោះអីកំណត់អត់បានទេពីព្រោះអត់ចេះបរិយត្តិធម៌ប៉ុន្តែគាត់ឃើញច្បាស់ចំពោះមគ្គចំពោះផល ចំពោះនិព្វាន មាន3វិធ័យហ្នឹងមួយវិធ័យពិចារណាឃើញមគ្គមួយវិធ័យទៀតពិចារណាឃើញផលមួយវិធ័យទៀតពិចារណាឃើញព្រះនិព្វាន បញ្ញានេះមិនមែនប្រពុតប្រាប់ទេ ព្រះពុទ្ធក៏អ្នកដតីដែរត្រូវដឹងថាការឃើញធម៌ត្រូវឃើញដោយធម្មចក្ខុខ្លួនឯងហ្នឹងហើយញាតិញោមសុខសប្បាយទេអឺហ្នឹងហើយអញ្ចឹងមានអីទៀតបាទមានមានអីទេថាមាន3ហ៎នៅតំណែងដែរអើបាទសាធុឥឡូវមានសំណួរតាមកដាស់ អឺមួយតើប្រទេស ខ្មែរកាន់សាសនាអ្វីមុនគេបងអស់ហើយចង់ដឹងអញ្ចឹងចង់វិលទៅរវិញឯម៉េចបើនិយាយពីសាសនានឹងវាច្រើនប៉ុន្តែអ្វីដែលវាបែកសាខាមកគឺព្រហ្មញ្ញសាសនានឹងឯងអ្នកខ្លះយកមកប្រកែកគ្នាទៅហើយព្រហ្មញ្ញនឹងវាយូរហើយយើងមិនចោលមិនបានទេជាមិនមែនជារឿងបង្ខំឲ្យចោលទេណាញាតិញោម ពពុទ្ធអត់ដែលបង្ខំនរណាឲ្យចោលទេដូចយើងកើតជំងឺលបែងអញ្ចឹងពេទ្យបយលបំព្យាបាលទេវានៅតែឈឺអញ្ចឹងឯងតែរឿងព្យាបាលមិនព្យាបាលរឿងយើងយល់ទេយល់ទេហ្នឹងហើយព្រះពុទ្ធជាអ្នកដើរផ្ងាគេក៏ពិតមែនប៉ុន្តែព្រះអង្គមិនដែលបង្ខំទេ អញ្ចឹងបានជាព្រះអង្គទៅប្រោសអ្នកមានឧបនិស្ស័យគុំចង្អៀតចង្អល់មួយព្រះអង្គកំភៃកំភៃតែព្រះអង្គមកបំបត្តិអីយើងហ៎រឿងដែលអាត្មាដើរសំដែងអារឿងពិតពិតអញ្ចឹងមានគេថាអាត្មាដើរបំបត្តិប្រពៃណីបើនិយាយពិតមែនទៅប្រពៃណីណាអាក្រក់គួរទៅបំបត្តិមែនហ្នឹងហ្នឹងហើយប្រពៃណីខ្លះឧទាហរណ៍ដូច សាសនាខ្លះនៅអឺនេប៉ាល់ប្រហែលខែមុន ធ្វើពិធីបូជាយ៉ាញ់គោឡើង250000គោហ្នឹងហើយហើយអញ្ចឹងវ៉ាន់ហ្នឹងអញ្ចឹងបានអាត្មាអ្នក ដែលមានទស្សនៈថាអូសាសនាណាក៏ល្អដែរកុំខ្វល់ថ្មថាមិនឯកភាពទេពាក្យហ្នឹងមិនមែនថ្មជាអ្នកងប់នៅក្នុងសាសនាទេប៉ុន្តែប្រៀបជាមួយនឹងដុកទ័រប្រសិនបើនិយាយថា អ្នកដឹកនាំសាសនាណាក៏មានបំណងជួយមនុស្សបំណងឲ្យមនុស្សបានសុខនិងថ្មឯកភាព តែបើថាវិធីសាស្ត្រនៃការដឹកនាំនឹងសុទ្ធតែល្អថ្មមិនឯកភាពទេឧទាហរណ៍ជាមួយនឹងដុកទ័រជាមួយពេទ្យធម្មតាពេទ្យមានជំនាញមិនស្មើគ្នាទេមេសាសនាក៏មាន ចំណេះ មិនស្មើគ្នាដែរណាឧទាហរណ៍ពេទ្យឬក៏ឆ្នាំខ្មែរក៏ដោយ អានេះយើងនិយាយតែចំពោះ ពេទ្យឬក៏គ្រូខ្មែរដែលមានចិត្តធម៌ដូចគ្នាអញ្ចឹងបើយើង និយាយថា ពេទ្យណាឬក៏គ្រូណាក៏គាត់មានបំណងល្អចំពោះអ្នកជំងឺដែរនឹងថ្មឯកភាពនេះប៉ះសិនបើមានចិត្តល្អមែនតែបើនិយាយថាកុំខ្វល់ពេទ្យណាក៏ល្អដែរ no មានន័យថាយើង អត់ស្រឡាញ់សុខភាពខ្លួនឯងទេបើយើងចង់ជាមែនទេណាយើងមិនមែនឃើញឲ្យតែឃើញ ពេទ្យចូលឃើញពេទ្យចូលទេមិនមែនទេ គឺត្រូវដឹងអំពីគុណភាពរបស់ពេទ្យដល់ទៅពេទ្យនឹងគួរជាទីទុកចិត្តបាន មានថ្នាំល្អពិតមានបច្ចេកទេសល្អពិតអស់លុយច្រើនតិចក៏ទៅដែរអញ្ចឹងឯងបានបញ្ជូនទៅយួនបញ្ជូនទៅសិង្ហបុរីដោយសារអីมันអាចទទួលយក ថាពេទ្យណាក៏ល្អនោះទេនេះប្រសិនបើយើង សុខភាពរាងកាយណែសុខភាពផ្លូវចិត្តរបស់យើងទិដ្ឋិរបស់យើងក៏ត្រូវតែគិតអញ្ចឹងដែរយល់ទេយល់ថាម៉េច ណាកុំចេះតែតាមអញ្ចឹងគេនាំទៅនិព្វានអស់ឥឡូវហើយនោះព្រះណាត្រាស់ទៀតហើយណោះហ្នឹងហើយมันអាចប្រហែសបានទេរឿងហ្នឹងសុទ្ធតែត្រូវគិតពិចារណាច្រើនហ្នឹងហើយឆ្នាំណាចំណែករាងកាយណាញាតិញោមមនុស្សសន្លប់ អត់ដឹងខ្លួនពេទ្យអាចព្យាបាលបាន តែជំងឺផ្លូវចិត្តនេះបើមនុស្សមិនដឹងខ្លួន ព្យាបាលមិនបានទេ ខុសគ្នាដាច់ យល់ទេជំងឺ ផ្លូវកាយជួនកាលមនុស្សនឹងសន្លប់អត់ដឹងខ្លួន ពេទ្យបញ្ចូលសេរ៉ូមបានដាក់អុកស៊ីហ្សែនបាន តែ ជំងឺ ផ្លូវចិត្តនេះ ជំនឿផ្លូវចិត្តនេះបើមនុស្សនឹងគ្មាន ចេតនាក្នុងការកែប្រែទេណាគុំអូណាបដៅយល់ទេមែនអត់ហ្នឹងហើយហ្នឹងហើយឆ្នាំព្យាបាលរាងកាយគឺអាចព្យាបាលត្រូវមនុស្សច្រើន ទីហោដូចជានិនអញ្ចឹងណាកើតរោគក៏ដេញគ្រុនចាញ់ដាក់ជាត្រូវជាតិអីគេដើភាកច្រើនគឺត្រូវអញ្ចឹងតែជំងឺផ្លូវចិត្តនេះមិនមែនធัวមួយម៉ាត់នឹងត្រូវទាំងអស់ហើយណាអត់ទេអត់ទេខុសគ្នាមែនទេហ្នឹងហើយហើយទី2សម័យប្របាទជេរម៉ាន់ទី1ប្របាទជេរម៉ាន់ទី7តើគេកាន់សាសនាបែបមហាយានឬហេនយាន អឺឆ្លាស់គ្នាខ្លះតាមថ្មអានប្រវត្តិណាពីព្រោះអឺចូលមកដំបងដំបងហ្នឹងអ្នកនាំមកហ្នឹងគឺព្រះថេរៈពីរអង្គអឹមសោណថេនិងឧត្តរថេហេនយានមកយើងយើងហៅហេនយានអញ្ចឹងវាអត់ត្រូវទៀតតាមពិតជាពុទ្ធសាសនាថេរវាទហេនយាននឹងដឹងកើតឡើង ដោយសារពាក្យណាណាទេ គឺក្រុមមហាយានអ្នកហៅតេះឌៀលអ្នកកាន់ថេរវាទនឹងថាជាយានថោកទាបហើយយើងមិនដែលទទួលស្គាល់ខ្លួនយើងអញ្ចឹងទេនៅស្រីលង្កាគេមិនដែលហៅខ្លួនគេអញ្ចឹងទេគេតវ៉ាណាហ្នឹងហើយណាំប្រែតែថោកទាបហើយដល់ក្រោយមកដោយតវ៉ាទៅគាត់គេសុំទោសថាមិនមែនប្រែថោកទាបអានឹងប្រែយានតូចអានឹងជាពាក្យកែទៅទុកប្រែមិនឲ្យចេញតូចមិនចេញណាហ្នឹងហើយណាហ្នឹងប្រែតែថោកទាបគឺពាក្យបង្អាប់ អីខ្មែរយើងជាទទួលអត់ដឹងខ្លួនអត់ចេះបល័យអឺអញកាន់យាមថប់យាមយាមអាយានថោករហូតហ្នឹងហើយហ្នឹងហើយហើយដល់ដល់យូរយូរទៅយល់រាល់ថ្ងៃហ្នឹងហេនិយិនមកប្រទេសយើងអន់ថយតាមអាថោកហេណាហ្នឹងទៅតាំងពិតអាហ្នឹងពាក្យគេហៅតាយើងមានតែឯកភាពឲ្យគេហៅណាយើងកាន់តាមថេរវាទថេរវាទហ្នឹងគឺយកតាមការសង្គាយនាដែលយកប្រធេរៈ ព្រះមហាក শ্য បៈជាដើមជាធំក្នុងការប្រមូលចងក្រងនៅព្រះពុទ្ធវចនៈយល់ទេហ្នឹងហើយហើយទី4នេះបានសួរសំណួរដែលចង់និយាយអូទី3ប្រសិនបើប្រទេសខ្មែរយើងនៅតែរក្សានឹងប្រកាន់ភ្ជាប់ពុទ្ធសាសនាដោយការសម័យខាងលើនេះតើប្រទេសយើងមានសភាពរីកចម្រើនឬអន់ថយញាតិញោមអា យើងត្រូវដឹងថាតើពុទ្ធសាសនាជាអីហឹមពាក្យមួយព្រះអង្គបាន ប្រាប់ច្បាស់ថាពុទ្ធធមហាវិជ្ជោព្រះពុទ្ធជាមហាពេទ្យធម្មោឱសថោព្រះធម៌គឺជាឱសថអញ្ចឹងឱសថនេះគឺឱសថស័ក្តិសិទ្ធិល្អណាស់តាំងពីដើមមករហូតមកដល់ពេលនេះ រហូតទៅអនាគតទៀតនៅតែជាឱសថស័ក្តិសិទ្ធិប៉ុន្តែវាស័ក្តិសិទ្ធិឬមិនស័ក្តិសិទ្ធិអាស្រ័យកត្តាអ្នកចេះប្រើឬអត់បើយើងមិនចេះប្រើថ្នាំទេវតាក៏អត់ប្រយោជន៍ដែរយល់ទេញញោមឧទាហរណ៍អាត្មាលើកពីសង្ឃហធោសាឡើងវិញណាសង្ឃហធោនេះក្នុងថេរវាទក៏ដោយក្នុងមហាយានក៏ដោយគេប្រើដូចគ្នា ក៏គេប្រើដូចគ្នាប៉ុន្តែវាស័ក្តិសិទ្ធិឬអត់សួរថាតើមនុស្សនឹងបាន ប្រើតាម អកដណ្ដងដុកទ័រគឺពុទ្ធអត់ដូចជានៅជប៉ុនគេយកធូរនឹងយកទៅដាក់ក្នុងសង្គមគេគេបរិមនុស្សឲ្យចេះ charity ណាណយទាន donation ហ្នឹងគេបង្រៀនឲ្យមនុស្សចេះអាណិតចេះជួយ នៅក្នុងសង្ឃហធនគេបរៀនប្រជាជន គេគ្រប់គ្នាហើយមកពេលមកពេលដែលគេមានលុយយកទៅជួយរាប់លានយេនហ្នឹង មិនមែនទៅដកលុយរត់គេទៅជួយទេគេប្រកាសព័ត៌មានឃើញសេចក្តីទុកគ្រោះទឹកចំនួនឬក៏ស្អីប្រទេសណាឬក៏ប្រទេសគេហ្នឹងប្រជាជនគេគេមិនលះច្រើនទេគេអត់ច្រើនទេជាងការកាហ្វេមួយកែវក្នុងមួយព្រឹកក្នុងម្នាក់គេបរៀនចែកចាយធូននឹងឲ្យមាន គ្រប់គ្នាអញ្ចឹងឲ្យចេះចែករំលែកអញ្ចឹងអញ្ចឹងមានន័យថាគេបានយកថ្នាំ គឺព្រះធម៌នឹងយកទៅដាក់ នៅក្នុងចិត្តរបស់ប្រជាជនគេ នៅ ក្នុងសភៅប្រវត្តិសាស្ត្ររបស់ជប៉ុនមួយគាត់អ្នកសរសេរប្រវត្តិសាស្ត្រហ្នឹងដាក់នៅខក្របខាងដើមគាត់ដាក់ថា ប្រទេសជប៉ុន បានរីកចម្រើន ទៅលើគ្រប់វិស័យដោយសារគុណព្រះពុទ្ធសាសនាទាំងផ្នែកច្បាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកសិល្បៈអក្សរសាស្ត្រថាគ្រប់ក៏ដាក់នៅខាងដើមចឹងតែម្ដងហ្នឹងហើយ អាត្មាប្រៀបធៀបឲ្យញាតិញោមស្ដាប់មួយទៀតរឿងធัวនឹងយើងមានឆ្នាំមួយទូដាក់នៅផ្ទះប៉ុន្តែយើងអត់ស្គាល់ថាឆ្នាំនឹងត្រូវអីឆ្នាំនឹងត្រូវអីទេ ពេលយើងឈឺយើងក៏អត់បានលេបវាដែរសួរថាជាទោសរបស់ឆ្នាំឬក៏ទោសរបស់យើងឬក៏យើង លេបដែរលេបខុសរឿង មែនអត់លេបខុសរឿងប្រតិកម្មអត់យើងយកធម៌មកលេបខុសរឿងច្រើនណាស់យើងយកដែរក្នុងនាមយើងគោរពដែរតែយើងមិនមែនយកមកប្រតិបត្តិទេយើងយកមកសូត្រយើងយកមកធ្វើរឿងប៉កែអីផ្សេងផ្សេងសូត្រប្រមាណមេបានស្អីសូត្រប្រមាណមេបាន ស្អីពុទ្ធណាដែលបរៀនចឹងរឿងស្វាតជាយហ្នឹងក៏ព្រះអង្គឲ្យស្វាតជាយដើម្បីឲ្យចាំតា ការនមស្ការការសូត្រនឹងដើម្បីឲ្យកើតសមាធិចិត្តតាទី1ឲ្យចាំទី2ឲ្យកើតសមាធិចិត្តរឿងសូត្រព្រះបរិយត្តិធម៌ហើយដល់តែយើងយកមកប្រើដូចយើងអត់ស្គាល់ឆ្នាំនឹងត្រូវអីយកមកលេបប្រតិកម្មបដោយកើតមិច្ឆាទិដ្ឋិកាន់តែច្រើន អូធូនេះប្រកែធូនោះប្រកែរហូតដល់បនចិត្តបង្កើតកម្មវិធីនោះអាឆាមហាបាំងស្គូលដឹងសអាមេរិកមាននៅអឺហើយយើងគិតចាណាមើល ធัวនឹងសម្រាប់រៀនកុសលាធម្មាធัวជាកុសលជាធัวដែលគួរចម្រើនសម្រាប់រៀនតាអកុសលាធម្មាធัวជាអកុសលជាធัวដែលគួរលះអព្យាកតាធម្មាពួកធัวជាអព្យាក្រិតវាកាត់ថាជាកុសលក៏មិនមែនអកុសលក៏មិនមែនប៉ុន្តែ ជាធัวគួរកំណត់ដឹងឃើញទេហើយណា ធម្មាបណៃតាធម្មាអីទាំងអស់ហ្នឹងជាធัวដែលរៀន ហើយយកមកបដិ បាទប៉ុន្តែយើងវាមិនរៀនអញ្ចឹងរៀនហើយយកមកប្រើ ក្នុងលក្ខណៈផ្សេងដល់តែផ្សេងយូរយូរយូរយូរយូរយូរទៅជឿបានតអ្នកជឿចឹងចឹងចឹងចឹងចឹងចឹងទៅណាថ្ងៃក្រោយយើងនឹងគ្រោះថ្នាក់នៅក្នុងស្រុកខ្មែរយើងដោយសារអីมันអាចបញ្ជ្រាបទៅកលបុត្រយើងបានទេ ពីព្រោះគេកើតមកសម័យថ្មីគេរៀនគេសិក្សាគេមិនអាចជឿស្អីដែល គ្មានហេតុផលច្រើនបានទេ ពិធីអញ្ចឹងអញ្ចឹងក៏ហក់បានតែយាយយាយនឹងឯងយល់ទេប៉ុន្តែក្មេងខ្លះនោះក៏វាឆោតដែរទៅសុំតែស្អីលោកហ្នឹងអាត្មាមានអតីតកូនសិស្សអាត្មាមួយក៏អាត្មាចេះអង់គ្លេសតិចតិចហើយបរៀនគេបើគេមកគេចេះជាអាត្មាបាត់ឥឡូវដល់តែគ្រូទាយថាចង្រៃហើយទល់តែទៅស្រោចទឹក7វត្ត បានអស់ចង្រៃ ហើយស្រោចនៅអាមេរិកអត់ប្រកែទៀតទល់តែទៅស្រោចនៅស្រុកខ្មែរមើលជិះយន្តហោះអស់ប្រមាណហើយទៅដល់នោះស្រោចឲ្យគ្រប់7វត្តទៀតអូអាត្មាថាបើស្រីក្នុងលោកអត់មានមានតែម្នាក់ហ្នឹងក៏អាត្មាអត់យល់នេះបើទៅវិញណាយ៉ាប់អបាក់ញាតិញោមរឿងនេះហ្នឹងញាតិញោម ញាតិញោមវាសមណាស់តែយើង កើត3000ឆ្នាំមុនដែលមិនតន់មានពពុទ្ធរឿងជំនឿអញ្ចឹងអញ្ចឹងណាសមតែយើងកើត2600ឆ្នាំមុនដែលអត់តន់ជួបព្រះសម្មាសម្ពុទ្ធពីព្រោះអាជំនឿអញ្ចឹងហ្នឹងដែលមិនព្រះអង្គមិនតន់សម្ដែងមង្គល38ប្រការវាកោតអញ្ចឹងឆ្លោះគ្នាតាំងពីមនុស្សរហូតដល់ទេវតាដល់ស្អីហ្នឹងខ្លះគាត់នៅចសពឃើញចេះខ្លះអាចារ្យទឹកអាចារ្យសុតអាចារ្យមាននោះ មិនចឹងកាលណាប្រវត្តិពីដើមមកខ្លះថាអូ ភ្ញាក់ឡើងមកឃើញរូបល្អទៅឃើញផ្កាឃើញអីមានសេរីសួស្តីខ្លះជឿថាឮសំឡេងព្រោះមុន មានសេរីសួស្តីខ្លះបានហិតអីចឹងទៅជំនឿអញ្ចឹងមានឧប្រិតហើយប្រកែកអត់ត្រូវគ្នាបានជាឆ្លោះគ្នា បានសធាវៈព្រំនោះមកប្រកាសប្រាប់ថាអ្នកទាំងឡាយកុំតន់ជ្រួលច្បល់12ឆ្នាំទៀតពពុទ្ធ នឹងយកពាក្យនឹងមកដោះស្រាយ ហើយពពុទ្ធសម្ដែងរួចហើយ មង្គលតាំងពីតិច តិចតិចរហូតដល់ចប់សេចក្តីទុកនឹងមានទាំងអស់38ប្រការធម៌នឹង គឺយកមកសម្រាប់សម្ដែង ប្រាប់ឲ្យគោរពប្រតិបត្តិប៉ុន្តែយើងយកសូត្រសម្រាប់ឆ្លងបើមិនបានពហូទេវេទេឆ្លងមិនរួចទៅជាចឹងទៅញញោម រហូតដល់ប្រូក្រាមខ្លះគាត់ដាក់ចឹងទៀតណាអីប្រកេនចង្ហាន់ហើយប្រសងពហុទេវឆ្លងឆ្លងពីណាទៅណាហើយបានដល់ទៅវាមិនបានបញ្ចូលចំណេះដឹងរបស់ពុទ្ធចឹងណាសំណួរនៅទៅសួរថាបានប៉ុនអត់ធ្វើអានឹងបានប៉ុនអត់ធ្វើនឹងបានប៉ុនអត់ធ្វើនឹងបានប៉ុនញាតិញោមហ្នឹងហើយប៉ុន្តែដោយសារអញ្ចឹងបានស្មាមានអាជីពតទៀតណា ពយល់អស់អាត្មានឹងនិយាយអីទេណាមែនទេហ្នឹងហើយហើយជួនកាលអស់កម្លាំងដែរញាតិញោមបើថាញាតិញោមនៅឆ្ងាយឆ្ងាយមិនសូវបានស្ដាប់ទេណាជួនកាលញាតិញោមនៅគៀកអាត្មាហ្នឹងណាងាប់ហើយអាត្មាបរៀនធម៌ឡើងជា10ឆ្នាំសូត្រអភិធម្មឡើងរយលោបលោបលោបលោបទៅបាត់ទៅរកគ្រូអញ្ចឹងអញ្ចឹងដែរហ្នឹងហើយ ញាតិញោមហ៎ឥឡូវមកនិយាយរឿងគ្រូប៉ាកែទៅចាបើគ្រូសម័យពីមុនណាមកជឿមិនអត់ជឿទេណាពីព្រោះអីអ្នកដែលមានគុណធម៌អីអញ្ចឹងអញ្ចឹងច្រើនតែមានតំណមហើយតំណមទី1ស្រី ទី2លោភលន់គ្រូចាស់ចាស់ពីដើមឲ្យពាក្យជេរប្រមាថអីអញ្ចឹង មានអញ្ចឹងវាអាចមាន ទេវតាមានស្អីគេជួយអញ្ចឹងមែនអសំបីតែនៅក្នុងអាដានយៈសោតអញ្ចឹងដែរជាសោតមួយសោតដើម្បីការពារពួកអមនុស្សណានឹងស្ដេចចាតមហារាជការមកប្រាប់ព្រះអង្គពេលវិខសង្ឃទៅធ្វើសមណធម៌ក្នុងព្រៃឲ្យលោកស្វាត់ជានឹងទៅ ដើម្បីឲ្យតំណឹងដល់ពពួកទាហានទេវតាចាប់ពួកអមនុស្សខូចខូចនឹង ប៉ុន្តែលោកបញ្ជាក់ថា គឺសូត្រត្រឹមតែផ្សាយមេត្តាសុំតែមួយសុខពេលដែលខ្លួនឯងធ្វើសមណធម៌នឹងតែបើ គិតថាដើម្បីលៀបសការៈដើម្បីបានអីអត់ស័ក្តិសិទ្ធិទេមានមានអញ្ចឹងប៉ុន្តែគ្រូបកែឥឡូវគ្រូខ្លះប្រពន្ធ7ហើយសោយទឹកមានតាមដាប់ទៀតណាមើលមុំមុំអញ្ចឹង លំដាប់100ដុល្លារផ្សេងអឺហ្នឹងហើយហើយមុខចេះចេះហូដលេចឹងបានញាតញោមហ่ะសង្គមយើងរីកចម្រើន មិនរីកចម្រើន មិនអាស្រ័យលើធัวទេអាស្រ័យលើមនុស្សចេះប្រើប្រាស់ធัวឬអត់ ពីព្រោះការសិក្សានឹងព្រះអង្គក៏ចែកនៅក្នុងរឿងរួចជាស្រេចមាន3រឿងសិក្សាល្អមានតែ2ឯងសិក្សាអាក្រក់មួយមួយហៅថាអលកតុបរិយ័តសិក្សាដើម្បីប្រទុះប្រទុះនឹងរៀបចំតាំងគណៈរៀនធូននឹងចាប់ផ្ដើមតែគិតថារស់ស៊ីក្នុងនឹងហ្មងគណៈគិតតែប៉ុណ្ណឹងចប់យល់ហ្នឹងហើយ យល់យល់ថាម៉េចហ្នឹងហើយសំបីតែធម្មកថាសំដែងធម៌ហ្នឹងក៏ដោយកុំគិតទៅដល់ថាអឺយកធននឹងទៅប្រើខុសគ្រាន់តែគិតប៉ុណ្ណេះថាថ្មអញទៅស្រុកនេះមួយទៅស្រុកនោះមួយនឹងដោយគិតថានឹងទៅសំដែងយ៉ាងណាឲ្យគេជ្រះថ្លាជាមួយអញហើយគេបូជាអញច្រើនច្រើន តាមពិតអត់លួចទេណាទៅសំដែងអញ្ចឹងហើយមានគំនិតអញ្ចឹងព្រះអង្គហៅថាជាមហាចៅធំនៅក្នុងពុទ្ធសាសនា ជាមហាចៅធំជាមហាចៅមិនមែនសំដែង ជាការអនុគ្រោះឯណាយើងគិតចាណាមើលចង់ល្បីខ្លួនឯងហ្នឹងណាចង់ទៅរកបរិស័ទចង់ទៅរកលុយហ្នឹង ព្រះអង្គថាជាមហាចោរមហាចោរនេះព្រះអង្គថាធំជាងមហាចោរចូលទៅប្លន់ទីក្រុងទៀតធ្ងន់ណាស់ណាបិដកភាពមួយបើមើលព្រោះអីពីព្រោះមហាចោរនៅក្នុងโลกនេះលួចបានតែទ្រព្យសម្បត្តិយ៉ាងច្រើនសម្រាប់ត្រឹមជីវិត តែมันអាចលួចប្លន់មគ្គផលនិព្វានរបស់គេបានទេ តែបើធម្មកថាមានគំនិតអាក្រក់ ចូលទៅទេសនាដើម្បីប្រមូលយកខ្លួនឯងនិងបំបត្តិនៅ សមាទិដ្ឋិរបស់គេនិងលួចនៅផ្លូវមគ្គផលសួនពៀនរបស់គេចឹងបានសាវករបស់ ព្រះសម្មាសម្ពុទ្ធពិតប្រកបគឺត្រូវតែមានចិត្តមេត្តា ទីបំផុតទោះបីគេមករកខ្លួនឯងយ៉ាងម៉េចក៏ដោយ គឺត្រូវចង្អុលទៅលើបរតនៈត្រៃ ឲ្យច្បាស់ដូចជា ព្រះមហាកចារណៈអញ្ចឹងនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រណិពាន ទៅ3ខែសុជាតៈនឹងមានរឿងរ៉ាវច្រើន ដែលត្រូវអឺភៀសខ្លួនចេញទៅនៅ ក្នុងព្រៃហើយពេលមួយនៅសល់តែ3ខែទៀតទេត្រូវអស់ជីវិតពួកបាបកម្មសម្លាប់សត្វពីពុបជាតិមកហើយព្រះមហាកចារណៈទៅជួបនៅក្នុងព្រៃហ្នឹងនិមិត្តធ្វើរិទ្ធអីច្រើនមកមិននិយាយគ្រាន់តែប្រាប់ថាអ្នក มันអាចរស់នៅលើសពី3ខែទៀតបានទេហើយបានសិទ្ធិតថាតើខ្ញុំត្រូវធ្វើយ៉ាងម៉េចតើទៅត្រពួនតាណាថាអត់ណាតាណាក៏មិនរួចខ្លួនដែរចឹងសូមលោកម្ចាស់ជាទីពឹងរបស់ខ្ញុំកណាណាពីព្រោះលោកអាចដឹងអាចអីអញ្ចឹងរឹតលោកមិនធម្មតាទេបានលោកថាមនិលសជាតៈចូលអ្នក កុំយកអាត្មាជាទីពឹងឡើយចូលអ្នកយកព្រះរតនត្រ័យជាទីពឹងណាមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសាវកព្រះអង្គមិនដើម្បីខ្លួនឯងទេយល់អត់ហ្នឹងហើយហើយបានលោកសួរថាចុះពពុទ្ធនៅឯណាថាព្រះអង្គបរិណិព្វានហើយហាបើបរិណិព្វានហើយទៅពឹងមិនឃើញក្នុងគំនិតអ្នកចង់ពឹងនឹងចង់ពឹងឲ្យព្រះអង្គជួយតែមក អញ្ចឹងមិនលោកពយល់ទៀតពាក្យថាពឹងហ្នឹងពឹងមិនឲ្យពយល់តែនឹងទៀតហើយអ្នកខ្លះហ្នឹងមិនចង់គោរពព្រះអង្គព្រោះព្រះអង្គបរិណិព្វាននេះគេចង់ទៅពឹងព្រះណានៅរស់ឡើយអត់យល់ឲ្យសោះហ្មងណានឹងពយល់ថាមិនព្រោះជាពយល់ទៀតណាណាអាត្មាតាំងពីអាន ចំចំណុចហ្នឹងហើយបានអាត្មារឿងឆ្មើងមួយញាតញោមបន្តិចហ្នឹងមើលមកអាមេរិកមែន3ដងលើកនេះ ទៅអូស្ត្រាលី4ដងមកវិញថ្មវាអត់វាអត់មានកំណត់ថាចង់ចងចាំញាតញោមនិយាយមែនតើហ្នឹងពីព្រោះថ្មគ្រាន់តែដូចជាបុគ្គលិករបស់ក្រុមហ៊ុនមួយយកឆ្នាំទៅចែកចឹងទេ រួចទៅថ្មត្រឡប់មកបើកប្រាក់ខែវិញបើកប្រាក់ខែពធនោះណាបើកខែខែបននឹងរឿងញាតញោមចង់ធ្វើបនធ្វើទៀនអានឹងវាជារឿងរបស់ញាតញោមទេ អាត្មា ទំទទួលផ្កាអីញាតិញោមធ្វើនៅអាមេរិកហ្នឹងកើតទៅអូស្ត្រាលីអីលោកជីវ័យក្រុងចង់ធ្វើផ្កាពេលអាត្មាទៅអាត្មាមិនដែរឲ្យធ្វើទេកុំឲ្យមានញាតិញោមមានទស្សនៈមួយថាអាត្មាទៅនោះទៅប្រមូលអីកុំឲ្យខ្លាចលោកកុំឲ្យមានអារម្មណ៍ខ្លាចឲ្យឃើញលោកចង់អង្គុយចិត្តស្ដាប់ធัวហ្មងយល់ទេមែនទេពីព្រោះសម័យព្រះចឹងដែរតាលោកបកែសុំពេកហ៎ បេដកភាគ1តដែលសិក្ខាបទទីម៉ានទី2ហ៎ព្រះអង្គអនុញ្ញាតឲ្យធ្វើកត់លោកទៅបិណ្ឌបាតនោះបិណ្ឌបាតមកបិណ្ឌបាតឈើម្ដងបិណ្ឌបាតខ្សែចំណងម្ដងបិណ្ឌបាតបិណ្ឌបាតបានឲ្យគេជួយយកមកទៀតខ្វះនេះទៅរកខ្វះនោះទៅរកមែនតើគេឃើញតែមេកោគេរត់ចោលផ្ទះអស់អាលីគឺស្មានតែលោកមកទៀតហ៎ ហ្នឹងហើយអញ្ចឹងបានអាត្មាដើរទៅណាអាត្មាចង់ឲ្យញាតិញោមបដូរគំនិតថាអឺដែលពពុទ្ធព្រះអង្គចង់ឲ្យយើងចង់ឲ្យយើងចូលទៅចិត្តសមណៈសាកសួរបញ្ហាដើម្បីកើតបញ្ញបញ្ញាហើយចុះបើឡៃតែខ្លាចចឹងមិនមកហ្នឹងហើយចឹងកុំខ្លាចឃើញមុខអាត្មាកុំខ្លាចមិនរីលុយទេប៉ុន្តែទេសបានអាត្មាត្រូវធ្វើប៉ុនអីទៀតនឹងឬសាច់បោះអាត្មានេះហ្នឹង មែនទេហើយតែមែនទេអាត្មាសឹងតែមិនចង់ឲ្យញាតិញោមរៃលុយមុនហ្មងរឿងទេសនាហ្នឹងចាំស្ដាប់ ហើយគិតថាមើលគួបោជាអត់ចឹងពីព្រោះអាត្មាធ្វើអីហ្នឹងចង់ឲ្យញាតិញោមយល់ចេញពីបេះដូង ចឹងណាចឹងបានបតុមចាដីបើអាត្មាប្រកាសរលុយមកថាមិនយូរទេពីព្រោះអាត្មាស្វ័យវិទ្យុឡើងជិត20ស្ថានីយហើយហើយនៅស្រុកខ្មែរសូមបីតែផ្សាយធัวហើយប៉ុនអរគុណឯបងប្រាប់អាត្មានៅណាមិញផ្សាយធัวហើយនឹងក៏មិនដែលប្រាប់ថាអាត្មាគង់នៅឯណាណាថាអាត្មាមិនដែលដាក់កតុយដែរហើយទៅណាក៏ដោយ ជាចរិតរបស់អាត្មានឹងអាត្មាចង់ឲ្យញាតិញោមស្គាល់ធម៌មុនស្គាល់អាត្មាមិនខ្វះក្មេងៗតាមផេកតាមអីសេមកអាត្មាអីចង់បាន ស្គាល់ចង់បានអីមកតែទៅសួរមានស្ដាប់ធัวខ្លះនៅណាអត់អញ្ចឹងបើអត់ទេ ចាត់ទុកថាមិនស្គាល់អាត្មាចោះស្ដាប់សិនណាចាំស្ដាប់បានបើមិនដឹងស្ដាប់អីអាត្មាឲ្យចូលទៅនេះស្ដាប់ឲ្យបានប៉ុណ្ណេះភាកប៉ុណ្ណេះភាកហើយ ថ្មនឹងសួរសារឡើងវិញថាតើបានស្ដាប់មែនអត់អញ្ចឹងទល់តែស្ដាប់ចាំស្គាល់យល់ទេយល់ទេយល់ហ្នឹងហើយវាអត់សំខាន់អីទេមុខមាត់ហ្នឹងមានទៅស្អាតជាងញាតញោមណាមែនអត់វាអត់សំខាន់អីទេហ្នឹងហើយបើ អឺវាមានធម៌សម្រាប់ស្ដាប់សម្រាប់អ្នកអត់ទៅរៀនដែរតើដូចជាស្ដាប់គាថាដូចជាស្ដាប់អីអីហ្នឹងនឹងអាចយល់ទោះបីមិនអាចទៅនិយាយបានមិនអាចទៅយល់អភិធម្មបានប៉ុន្តែប្រសូតហ្នឹងក៏ជាធម៌ដែរដូចជាគាថាធម្មបទអីហ្នឹងព្រះអង្គបរៀនអ្នកដែលអត់រៀនអត់ចេះអភិធម្មហ្នឹងតាទៅជួបនៅនេះព្រះអង្គសម្ដែងគាថានេះទៅជួបនៅនោះព្រះអង្គសម្ដែងគាថានោះឲ្យយល់ថាពពុទ្ធនឹងស្អីទៅបានការថ្វាយបង្គំរបស់យើងមាន អត្តន័យខុសគ្នាឆ្ងាយណាស់ញាតិញោម ចឹងបាននៅក្នុងប្រកម្មដ្ឋានមានពុទ្ធានុសតិមានធម្មានុសតិសង្ឃានុសតិអ្នកតានុមានអ្នកតានុសតិអត់អត់មែនទេហ្នឹងពុទ្ធានុសតិហ្នឹងបើសិនបើយើងទៅចម្រើនពុទ្ធានុសតិចង់បានអីពីព្រះអង្គណាអត់កើតជាសមាធិទេពួកអចង់ហ្នឹងវាលោភៈបាត់ហើយ ទទួលទៅពិចារណាឃើញភោរផង់គុណរបស់ព្រះអង្គអាត្មានិយាយបន្តិចចោះថាដឹងគុណពុទ្ធនឹងមិនអាចឲ្យញាតិញោមយល់បន្តិចចឹងមិនជនជាតិកាណាដាមួយសួរអាត្មាសួរថាអឺតាមអានសភើពុទ្ធខ្លះពុទ្ធសាសនាខ្លះនិយាយពីអត្តាហើយអត្តនោនេថោណាអឺឲ្យទីពឹងខ្លួនឯងហើយមិនក៏តឹងប្រសងតឹងប្រសក់នឹងទៅ ព្រេទៅថ្វាយបង្គំពពុទ្ធដែរមើលទៅស្តៀងស្តៀងទាំងយេស៊ូដែរគេថាអញ្ចឹងណាស្តៀងស្តៀងទាំងគ្នាសូមចេះសូមចោះគេស្ដាប់មិនបានទេប៉ុន្តែមើលកាយវិការដូចទៅចង់ទៅបានអីពីព្រះអង្គដូចគ្នាដែរដែលពពុទ្ធឲ្យយើងធ្វើខ្លួនឯងបានមកសួរវិញភ្លាមមកសួរថា អ្នកឯងដែល say how do you do to your teacher អត់ព្រោះគេគ្រូឯណាណាដែលជម្រាបសួរទៅទទួលគ្រូអីចឹងឯងធ្លាប់ធ្វើអត់ធ្លាប់ធ្វើសេចក្តីគោរពគ្រូអត់ថាធ្លាប់ចឹងឯងគោរពមិនចង់បានអីអត់ទេអានឹងគឺការគោរពដឹងគុណគាត់នឹងឯងអញ្ចុះឯងអញ្ចុះឯងអញ្ចុះឯងវាទៅជាពុទ្ធគុណយើងស្ដាប់ពាក្យឲ្យបានថាពុទ្ធគុណធម្មគុណសង្ឃគុណ អាត្មាឧទាហរណ៍ជាមួយនឹងក្រុមគ្រួសារឬកាលមុននិយាយនៅតាណាអាត្មានិយាយរវាងកូនដែលបាន ទទួលភាពកក់ក្ដៅអំពីឪពុកម្ដាយហើយនឹងឥឡូវថាគ្រូតដាលចុះបានគ្រូមិននិយាយហើយនិយាយរឿងឪពុកម្ដាយ កូនដែលបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយតាំងពីតូចមកណាហើយគាត់ខំរកលុយរកកាក់ឲ្យកូនខំទៅរៀនរៀនរហូតដល់ចប់មហាវិទ្យាល័យចូលយកជំនាញអីសពគ្រប់បានការងារធ្វើទៅជាមនុស្សមានមុខមានមាត់ក្នុងសង្គមហើយនៅពេលហ្នឹងស្រាប់តែឪពុកម្ដាយនឹងចាស់ចំពោះកូនដែលមានកតញ្ញតាធម៌ក៏មើលថែឪពុកម្ដាយនឹងវិញចិញ្ចឹមគាត់វិញ ពេលដើរគោរពលើកជូនអីគាត់ណាចិត្តនឹងវាពោពេញដោយភាពកតញ្ញូពីព្រោះនឹកឃើញភាពលំបាករបស់គាត់ដែលធ្លាប់គាត់ចំណាយមួយជីវិតដើម្បីយើងឃើញណាមានចង់បានអីទៀតទេមានចង់បានអីទៀតទេឬក៏ទៅលើកបាយមួយចានហ្នឹងម៉ែខ្ញុំឲ្យបាយមួយឯងញឹកជាងគេណាផ្ទះនឹងកុំទុកអស់អាណាទុកឲ្យខ្ញុំ របៀបអញ្ចឹងជាការដឹងគុណអត់អត់ទេបើទៅលើកជូនឲ្យសុំអីទៀតណាមែនទេអានឹងទៅធ្វើយកគប់គួរដែរអើយតើទៅអើដល់ខែភ្ជុំម៉ែខ្ញុំជូន100ដុល្លារប៉ិនឡានខ្ញុំខូចអស់1000ម៉ែឧទាហរណ៍អញ្ចឹងណាជាការដឹងគុណទេអត់ទេហើយខំ ចិញ្ចឹមគាត់មែនប៉ុន្តែស្រឡឹងឃើញផ្ទះហ្នឹងកុំអោយទុកអោយអាណាឬក៏សុំសេចក្តីស្រឡាញ់ពីគាត់នៅគុំខ្ញុំអ្នកចិញ្ចឹមកុំស្រឡាញ់គេជាងខ្ញុំតែប៉ុណ្ណឹងក៏មិនមែនដែរមែនទេហ្នឹងហើយការដឹងគុណដោយ មិនចង់បានអីទៅជាការដឹងគុណពិតប្រាកដហើយមិនមែនអ្នកណាមកបង្រៀនមិនមែនអ្នកណាមក បង្ខំឲ្យធ្វើអញ្ចឹងទេចិត្តនឹងវានឹកឃើញអញ្ចឹងមែននឹកឃើញអញ្ចឹងមែនថា គាត់លមមហើយ មួយជីវិតរបស់គាត់គាត់អត់បានសប្បាយអីទេគាត់ខំមួយ ជីវិតគាត់ខោអាវមិនដែលថ្មីដែរដើម្បីតស៊ូយលុយឲ្យយើងរៀនមនុស្សដែលអាចពិចារណាអញ្ចឹងបានណាគោរពឪពុកម្ដាយគ្មានលក្ខខណ្ឌទេអត់មានលក្ខខណ្ឌទេយល់យល់ទេហ្នឹងហើយអាត្មាអាចធ្វើបានកន្លែងហ្នឹងតាំងពីអាត្មា ដឹងក្តីមកអាត្មាមិនដែលចង់ទៀមទាគេអកញោមទុកការប្រពន្ធអត់ មែនទេមិនដែលថ្មយល់យល់អាសភាពចិត្តបែបហ្នឹងយល់ហ្នឹងអាសំបីដី ដែលអាត្មាខំត្រាយពីអ្នកបងហើយញោមប្រុសថាទុកឲ្យអាត្មាឲ្យញោមលក់ទិញម៉ូតូជិះសុបាយចិត្តរឿងអាត្មាយកពុនរឿងថ្ងៃក្រោយផ្សេងប្រាប់ចឹងយល់ទេហ្នឹងហើយអឺ ហ្នឹងហើយកូនអត់មានចឹងហ្នឹងហើយកូនអាមេរិកនេះហ៎អើឥឡូវឥឡូវខ្មែរនិយាយនឹងសម័យថានៅស្រុកខ្មែរយើងចុះណាណាស្រុកនេះគេ independent ហើយគេឯករាជ្យហើយប៉ិនប៉ិនខ្មែរប្រៀបជាមួយកូនមួយទៀតដែលនៅស្រុកខ្មែរយើងដែលញោមធ្លាប់មកពីស្រុកខ្មែរយើងដឹងហើយរឿងចឹងចឹងកូនមួយទៀតអត់ដែលបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយទេហ្នឹងហើយហើយ កើតមកក៏មិនដែលបាននៅជាមួយឪពុកម្ដាយមិនដែលបានការជួយអំពីឪពុកម្ដាយទេពីឪពុកម្ដាយទេពីឪពុកម្ដាយទេពីឪពុកម្ដាយទេពីឪពុកម្ដាយទេពីឪពុកម្ដាយទេ